ខ្ញុំញ៉ាំទេខ្ញុំចាំម៉ែមកវិញហើយបើម៉ែមកវិញទេខ្ញុំក៏ញ៉ាំដែរខ្ញុំសុកចិត្តអត់បាយតងាប់ម៉ែចាស់មានអីត្រូវតែធ្វើតែធ្វើខ្ញុំធុញណាចៅភីមកគេចៅធ្វើអញ្ចឹងម៉ែឯងគង់តែមកវិញទេណែចាំយាយទៅដួសឲ្យថ្មីក៏បានដែរណាម៉ែចាស់និយាយតែអញ្ចឹងរហូតហ្នឹងលើកណាក៏ដូចលើកណាដែរម៉ែមិនដែលមកវិញទេ ហើយបើម៉ែមិនមកយកក្អែទេម៉ែក៏មកវិញដែរម៉ែចាស់ឈប់កុហកខ្ញុំទៀតទៅខ្ញុំអត់ចូលចិត្តហើយខ្ញុំស្អប់ម៉ែចាស់ហើយខ្ញុំស្អប់ម៉ែចាស់ម៉ែចាស់បើមិនប្រឹងរៀននេះយាយមិនឲ្យទូរស័ព្ទទេណែកុំមកវក់នឹងទូរស័ព្ទឲ្យសោះណាឯងក្មេងសោះឃើញទេមិនក៏ឯងបានសភៅខ្លាំងខ្លាំងម៉េះសភៅរៀនណា មើលវាឌឺឯងចោះណែសភៅហ្នឹងគេសម្រាប់រៀនមកបើកតិចតួអញ្ចឹងល្អអត់នេះហើយមកចាស់ចង់បានអីទៀតហ្នឹងបជានេះបជានោះម្ចាស់ចាប់សោះខ្ញុំឃើញម៉ែធ្វើអញ្ចឹងដែរមិនក៏ម៉ែចាស់មិននិយាយផងទៅម៉េចខ្ញុំធ្វើមិនបានឯងក្រែម៉ែចាស់និយាយឯងថាស្រឡាញ់ខ្ញុំហើយនឹងអាលៀបមិនបានជួយចិត្តស្ដីបន្តដែរដែរអញ្ចឹងគួរឲ្យធុញ ន់តែអញនេះចង់នៅតែនឹងឯងមែនមីប្រពន្ធដូចលាក់ស៊ីប្រុសពីក្រោយខ្នងស្រីដូចនឹងឯងណាធ្វើអញខំទៅវើយណែអញមិននៅជាមួយស្រីចឹងទេថ្ងៃមែនគិតតែធ្វើខ្លួនដល់ហត់ទៅផងអើបោះខ្លាំងណាស់ក៏ចាប់ចេញទៅវើយមិនសល់មិញណាបើអញមិនចាប់ហៃទៅដល់កន្លែងថៃនំស្រីមិនដេកទេអញក៏មិនដឹងថាសំដានថោកទេបើហៃយ៉ាងយ៉ាងណាដែរចឹងម៉េចអាបោណែកូនទាំងពីរនាក់ហ្នឹង មួយទៅវិញអញមិនទុកបានឲ្យចង្រៃទេអើមិនដឹងអញទេអញទៅហើយហើយកូនទាំងពីរហ្នឹងញ៉ាយយកទៅអញមិនយកនាំតចូលចូលជួយបានយល់អញទៅហើយអញចាប់ចឹងទៅហើយពកទៅកូនឯងទៅម៉ែកាត់យ៉ាងម៉េចស្រីភីនឹងអាលៀបម៉ែទៅចិញ្ចឹមខ្លួនឯងទៅខ្ញុំមិនយកទៅនាំឲ្យទៅដៃទៅជើងខ្ញុំទេ ញុំចង់នៅជាមួយម៉ែយកខ្ញុំទៅនៅជាមួយផងណាម៉ែណាអូយធន់ណាម៉ែមើលស្អីលៀបមិនស្អីពីផងទៅអូយយកខ្ញុំទៅនៅជាមួយផងណាម៉ែណាខ្ញុំមកនៅមួយម៉ែចាស់ទេអូយចាញ់តាម៉ែមើលវាផងម៉ែឡាញ់ចាប់ពីចាប់ពីចាប់ពីចាប់ពីពុកម៉ែឯងត្រូវការ làm đã nói chung là gì mai mai chào nông hộ bài ạ mà dây bị chọc ná khẩn mà chẳng khẩn chung mà chăm dây bị chọc này chả ចុកណាចៅភីនេះញ៉ាំបាយទៅកុំគិតពីរឿងម៉ែឯងពេកវាទៅតាមប្តីរបស់វាហើយវាបានសុខហើយបើវានឹកឯងវាត្រឡប់មកយកពួកឯងវិញហើយឈប់យំទៅចៅភីថ្ងៃខ្ពស់ណាស់ហើយ ខ្ញុំញ៉ាំទេខ្ញុំចាំម៉ែមកវិញហើយបើម៉ែមកវិញទេខ្ញុំក៏ញ៉ាំដែរខ្ញុំសុកចិត្តអត់បាយតងប់ម៉ែចាស់មានអីត្រូវតែធ្វើតែធ្វើខ្ញុំធុញណាចៅភីមកគេចៅធ្វើអញ្ចឹងម៉ែឯងគង់តែមកវិញទេណែចាំយាយទៅដួសឲ្យថ្មីក៏បានដែរណាម៉ែចាស់និយាយតែអញ្ចឹងរហូតហ្នឹងលើកណាក៏ដូចលើកណាដែរម៉ែមិនដែលមកវិញទេ ហើយបើម៉ែមិនមកយកក្អែទេម៉ែក៏មកវិញដែរម៉ែចាស់ឈប់កុហកខ្ញុំទៀតទៅខ្ញុំអត់ចូលចិត្តហើយខ្ញុំស្អប់ម៉ែចាស់ហើយខ្ញុំស្អប់ម៉ែចាស់ចៅភីចៅភីចៅភីត្រឡប់មកវិញចៅភីម៉ែចាស់ម៉ែចាស់ហូបបាយអយាយអត់ឃ្លានទេចៅហូបម្នាក់ឯងទៅណាយាយទៅកិនម្សៅធ្វើនំ ទៅចាហ្នឹងហើយអញ្ចឹងស្អែកចាំជួបគ្នានៅសាលាគ្រាន់តែឯងនិយាយប៉ុណ្ណឹងក៏យើងចង់ដឹងដែរថារបស់ហ្នឹងជារបស់អី ប៉ុណ្ណឹងបានទេចឹងខ្ញុំមានការបន្តិចអឺសៃភីចៅធ្វើអីហ្នឹងក្រែងជ័យឲ្យចៅរៀនហ៎មិនបានជាអង្គុយមើលរឿងអញ្ចឹងឲ្យទូរស័ព្ទមកយាយមកទម្លាប់អាក្រក់ ខ្ញុំរៀនរួចហើយតារៀនរួចហ៎ស្មានតែយាយមិនដឹងថាចៅនិយាយទូរស័ព្ទមួយថ្ងៃនេះលឺអត់ឲ្យទូរស័ព្ទមកយាយឲ្យមកមកចាបើមិនប្រឹងរៀននេះយាយមិនឲ្យទូរស័ព្ទទេណែកុំមកវក់នឹងទូរស័ព្ទឯសោះណា មេសោះឃើញទេមិនក៏ឯងបើកសភៅខ្លាំងខ្លាំងម៉េចសភៅរៀនណាមើលវាដឹងឯងចោះណែសភៅហ្នឹងគេសម្រាប់រៀនមកបើកតិចតួអញ្ចឹងល្អអត់នេះហើយមកចាស់ចង់បានអីទៀតណាបជានេះបជានោះម្ចាស់ចាប់សោះខ្ញុំឃើញម៉ែធ្វើអញ្ចឹងដែរមិនក៏ម៉ែចាស់មិននិយាយផងទៅម៉េច ធ្វើមិនបានឯងក្រែងមិនចាស់និយាយឯងថាឆ្លាញ់ខ្ញុំហើយនឹងអាលៀបមិនបានជឿចិត្តស្ដីបន្តដែរដែរចឹងគួរឲ្យធុញខ្ញុំទៅដេញមុខទូទាស់ក៏បានណាចាភីចាភីអមនំ4ហ្នឹងចាអរគុណច្រើនណាស់ក្មួយបងជួយលើកចាអរគុណណាស់ក្មួយតោះចៅតោះទីទៀតអស់ហើយណាចាណា heo hả cháu chị chiên chị chiên ទៅធ្វើឲ្យថ្មីថ្មីនេះក្តៅក្តៅនេះគឺឈ្ងុយឆ្ងាញ់ហ្មង chị chiên cái mày ở cháu ត្រូវត្រង់ណាខ្លះឯនេះដៅខ្លាំងហ្នឹង ខាងពាក់ស្បែកជើងជ័យពាក់ស្បែកជើងចាំដល់នោះទៀតយើងលក់អស់ហើយណាចឹងណាចាចៀនចាចៀនទៅធ្វើឲ្យក្រាក់ក្ដៅហើយចាចៀនចាចៀនហើយចាចៀនចាចៀនបំភីម៉ែចាស់មកបំភីអូចាភីតើរៀនហើយមកមកបើយកនំសិនមកចៅមកចូលមកចិត្តយាយមក ចាប់នំឲ្យយកទៅហូបសាលាអត់អីទេណាចាណាប្រហែលជាបងភីឯងគេបញ្ញាប់ទៅរៀនបានជាអត់ចូល100យាយណាតោះដើរទៅលក់មុខតិចចឹងតិចទៀតលក់អស់ហើយចៅចង់ហូបអីចាំយាយទិញតិចតិចឲ្យណាតាយាយ đầu cái cháu đau nó rơi ừ, đau tè dương rồi ừ. លុយសិនចាំយាយយកទឹកឲ្យណាជួយរាប់លុយយាយលក់ដាច់អញ្ចឹងហ្នឹងជួយលក់នេះជិះចៅភីឃ្លានបាយនៅនឹងចៅយាយពងដាក់ដាំបាយហើយឡើងផ្លាស់ស្លៀកពាក់សិនទៅទៀតបាយឆ្អិនហើយ ម៉ែចាម៉ែរកលុយតែឯងចឹងអត់ហត់ទេអ្ហ៎ចាំខ្ញុំជួយអីព្រោះម៉ែដើរលក់មកផឹកអីខ្ញុំធ្វើម្នាក់ឯងក៏បានដែរមានអីចង់និយាយជាមួយម៉ែចាស់ហ៎ចៅភីខ្ញុំត្រូវរៀនគួរហើយអត់មានលុយបង់ថ្លៃគួរផងហ្នឹងចង់សុំលុយម៉ែចាស់ខ្លះយកទៅបង់អឺតែបើម៉ែអត់មានលុយឲ្យ ទេក៏អត់អីដែរធ្វើម៉េច បើម៉ែអត់លុយអីបខំក៏មិនកើតម៉ែចាស់មានតើនេះចៅទៅរៀនចោះណាចាំយាយយកលុយទៅបង់គួរឲ្យគ្រូអឺតែខ្ញុំត្រូវទិញសភៅដែរនឹងម៉ែចាដូចត្រូ ជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នកត្រាបៀកម្ពុជា រូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យបើមានរឿងអី ប្រាប់ម៉ៃចាស់ចោះទោះម៉ៃចាស់អត់មានក៏ម៉ៃចាស់ខ្ចីគេឲ្យចៅដែរអត់ទៅចៅប្រឹងរៀនជ័យសบายចិត្តណាស់ទៅហើយហើយក៏មានកម្លាំងលក់នំដែរយាយទៅមើលបាយមួយផ្លែត លុយតាណាអស់ខ្ចូលបើកហេមានឃើញហៅតាណាអត់ចៅភីឃើញលុយមកចាស់អត់មកចាស់ទុកនឹងមិញនេះឥឡូវបាត់តាណាហេឬមួយក៏វាហៅបើកទៅឯណាទៅចៅអូខ្ញុំអត់ដឹងផងមកចាស់ប្រហែលជាមកចាស់ច្រឡំដៃទៅទុកណាទេដឹងច្រឡំទៅវិញទុកនឹងទេម៉ាចាម៉ាចាមកបងភីយកលុយម៉ាចាហ៎ លៀបចាប់ហីចាប់ហីឃើញលុយយាយអត់លុយយាយទុកនេះមិញណាចាប់ហីមានយកអត់លុយយាយសួរអត់ម៉ាអត់ទេមកចាខ្ញុំអត់មានបានលួចទេចៅភីអ្នកណាបរៀនចៅឲ្យធ្វើចៅហ៎យាយមិនបានបរៀនចៅឲ្យមានដៃមានជើងអញ្ចឹងទេចៅភី មិនចៅលួចចៅលឺយាយសួរអត់ឯងចេះធ្វើចោលពីអង្កាណាបានចេះលួចលួយលួយអីចឹង បាន chơi យំចៅភីឲ្យយាយសុំទោសណាយាយជ្រុលដៃបន្តិចមើលមានឈឺត្រង់ណាទៀតទេចៅឈឺកន្លែងណាអត់បានហើយ មកចាស់ទៅសម្រានណាបាច់ខ្វល់ពីខ្ញុំទៀតទេធំពាត់ប៉ុណ្ណឹងខ្ញុំគ្មានឈឺអីមិនតិចទេវាគ្មានអីអស់ចាចាភីម៉ែទៅចោលខ្ញុំមកម៉ែចាស់ក៏លែងស្រឡាញ់ខ្ញុំទៀតដែរខ្ញុំគ្មានអ្នកគេទៀតទេខ្ញុំនៅម្នាក់ឯងក៏បានដែរម៉ែចាស់មិនគិតពីខ្ញុំទៀតទេចាភីកុំនិយាយអញ្ចឹងណា យាយធ្វើនេះក៏ព្រោះតែយាយស្រឡាញ់ចាំស្រឡាញ់ឯងស្រឡាញ់ឯងមកវាយធ្វើបាបខ្ញុំអញ្ចឹងយាយវាយចៅព្រោះយាយបដៅចៅយាយមិនចង់ឲ្យចៅនេះខូចហើយទម្លាប់មានដៃមានជើងពីក្មេងថ្ងៃនេះចៅលួចរបស់យាយចុះថ្ងៃក្រោយចៅមានដៃមានជើងទៅលួចរបស់អ្នកដតីបើគេចាប់បាននេះថាចៅគិតយ៉ាងម៉េច ចាំម៉ែចាស់អត់មានអីខែពីវាយហ្នឹងឯងមកពីម៉ែចាស់អត់ស្រឡាញ់ខ្ញុំបានម៉ែចាស់វាយខ្ញុំម៉ែចាស់ស្រឡាញ់ចៅចៅកូនធ្វើអញ្ចឹងណាបើម៉ែចាស់មិនស្រឡាញ់ចៅម៉ែចាស់ខំរលុយមកឲ្យចៅរៀនធ្វើអីអឺឈឺត្រង់ណាទៀតចាំនិយាយលៀបឲ្យទៀតណា Jeli tik-tik đi chăng Ui trời, thì trễ cháu mà gì cọ nè, ừ. Cọ chai sao ừ. Trễ sao Dạ Chào Phi អើចាភីក្រោកឡើងវិញហុកបាយអីអង្គទៅសាលារៀននេះចាភីក្រោកឡើងផ្លាស់ស្លៀកពាក់ទៅសាលាប្រយ័ត្នទៅតាន់ម៉ោងណាយាយបញ្ញាទៅលក់នំហ៎តើទៀតណាចាអឺ បានចាបានចាលើកដៃលើកដៃ យហ្នឹងហើយកុំខិតមកមុខណាចឹងណាផ្លាច់ធ្លាក់យាយទៅដាស់ជាភីគួយស្ងៀមណាធ្លាក់ចាំយាយហ្នឹងហើយដាស់ភីសិនចាភីចាភីក្រោកឡើងចៅដល់ម៉ោងទៅសាលាឯណាចាភី នេះវាទៅណាវាអញ្ចេះណាឬវាតមួយទឹកទៅដឹងតែអត់ទេកន្លែងមួយទឹកដូចជាមិនឃើញទេ ចាស់ស្រីភីស្អប់ម៉ៃចាស់មិនចង់នៅជាមួយម៉ៃចាស់ទេស្រីភីស្អប់ម៉ៃចាស់ខ្លាំងណាស់ស្រីភីចាភីចាភី ចៅភីយាយយាយយ៉ាងម៉េចនឹងយាយគេចាប់គេចាប់ជួយជួយយាយផងចៅភីរត់ចេញពីផ្ទះបាត់ហើយមិនសល់មិញយាយវាយវាទៅវារត់ចេញផ្ទះជួយរកចៅភីឲ្យយាយផងណាស្លាប់ហើយយាយវារត់ទៅតាំងពីកាលហ្នឹងរត់ព្រឹកមិញនេះឯងគេចាប់ជួយរកយាយផងជ្រាបយាយចអាលៀបអើយាយចាលៀបចាលៀបនៅផ្ទះម្នាក់ឯង កញ្ចប់ជួយរកចាប់ភីយាយផងណាយាយយាយទៅមើលទៅមើលចាលៀបសិនឆាយាយឆាអាភីអាភីយាយវាស្រឡាញ់ចង់ងាប់ហើយនៅរត់ចោលយាយវាទៅកើត ធីដូចគ្រូជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នកក្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ វាមកគ្នា ពុះម៉ាស់មីងខ្ញុំចង់សិនមីងខ្ញុំសុំនំនៅក្នុងនឹងហូបតិចបានអត់មីងព្រោះខ្ញុំអត់ទាន់ហូបអីតាំងពីព្រឹកមកណាមីងណាឯងហូបហើយមិនហូបហើយជើងបើឯងទេយើងមិនមែនទិញមកដាក់ទៀនទេនំនឹងយើងទិញផ្ញើកូនយើងមើលទៅរូបរាងឯងសង្ស័យរត់ចេញពីផ្ទះហើយក្មេងណាដែលរត់ចេញពីផ្ទះបែបនេះសិតតែក្មេងដែលមិនស្ដាប់ម៉ែឪយើងមិនធ្វើទៀនជាមួយទេ đi cái tóc trao chứ nó Chị chiên ta Chị chiên ta ចុកគេថ្ងៃខ្ពស់ណាស់ហើយខ្ញុំញ៉ាំទេខ្ញុំចាំម៉ែមកវិញហើយបើម៉ែមកវិញទេខ្ញុំក៏ញ៉ាំដែរខ្ញុំសុកចិត្តអត់បាយដល់ងាប់ខ្ញុំធ្វើញ៉ាំ ពីទៅណាអស់ចេះនេះទេកុំចូលចូលហើយកុំលើកបើដឹងថានៅផ្ទះនេះវាមានបញ្ហាផ្ទួមផ្ទួមគ្នាកូនវាទាំងពីរមានបញ្ហារហូតមួយចង់លងទឹកមួយរត់ចេញពីផ្ទះចាំតិចទេមកចៅ ចាំបងភីយើងមកចាំឡើងទៅដេកទាំងអស់គ្នាណានៅចាប់គេងសិនណាចៅល្អយាយស្ទាបខ្លួនមើលក្តៅអត់អអត់អីទេចាំតិចទៅណាតិចទៀតបង ភីយើងមកចាំទៅដេកលើទាំងអស់គ្នាណាចាំណា ក៏ឃើញអភីនៅផ្លូវធំមកមែនទេចនុតចាបើអញ្ចឹងចនុតជួយមើលជួយមើលចៅលៀបសិនណាយាយយាយទៅរកចាភីចាយាយចាម៉ែចាទៅណានឹងម៉ែចាគេងើយាយឯងទៅនាំបងភីឯងមកផ្ទះវិញអ្នកឯងចង់ទៅណាទៀតអាភី ឯងគិតយ៉ាងម៉េចបានជីចង់រត់ចេញពីផ្ទះហ្នឹងយាយឯងរត់តាមរោឯងយំស្រែកចង់ដាច់ខ្យល់ទៅហើយហើយក៏ព្រោះទៅតាមរោឯងនឹងឯងអាលៀបប៊ីសលងទឹកស្នាប់ទៀតអាលៀបឯងត្រឡប់ទៅផ្ទះវិញណាភីឯងមានដឹងអត់ថាធ្វើអញ្ចឹងវាបាបខ្លាំងណាស់តែខ្ញុំខ្លាចមិនចាស់អត់ឲ្យខ្ញុំចូលផ្ទះព្រោះខ្ញុំខ្លាចគាត់ខឹងហឹងខ្ញុំរត់ចេញពីផ្ទះហ្នឹងវាមិនដែរយាយណាវាយចៅរហូតដល់ថ្នាក់ងាប់នោះទេ យាយវាយគប្រុសទៅចាំឲ្យឯងល្អមកពីឯងលួចលុយយាយបានយាយវាយត្រូវអត់ឯងទៅផ្ទះវិញណាចាំយើងជូនទៅចុកពីបញ្ចា ប្រាថ្នាយីខំដាស់រយចង្ងប់ថ្ងៃមុខថ្ងៃក្រោយចៅកុំធ្វើអញ្ចឹងណាសុំទោសណាម៉ែចាខ្ញុំខ្លាចហើយខ្ញុំរៀងហើយខ្ញុំជប់ទៅណាចៅម៉ែចាស់ទៀតហើយខ្ញុំសុំទោសអីទេចៅមិនអីទេ លឹង4 10សពគ្រប់ចូលមកខ្លួនចៅខ្ញុំវិញមកចៅពីចៅកុំខ្លាចណាទោះយ៉ាងណាក៏មានយាយនៅក្បែរចៅចៅកុំខ្លាចបានហើយទៅផ្ទះជាមួយម៉ែចាស់វិញណាណាចាណាតោះទៅផ្ទះយើងវិញអរគុណអាយ៉ាច្រើន បទេចៅក្រែងចៅអត់តាំងពីព្រឹកមកម្ល៉េះចានៅជាមួយយាយហូបឆ្ងាញ់ដេកស្រួលចៅចាំទុកណាគ្មានកន្លែងណាកក់ក្ដៅមានសុវត្ថិភាពជាងផ្ទះដែលយើងរស់នៅរាល់ថ្ងៃទេថ្ងៃមុខថ្ងៃក្រោយចៅកូនធ្វើអញ្ចឹងទៀតណាមានរឿងស្អី ត្រូវនិយាយជាមួយយាយដោយស្នាមញញឹមសុំតណាម៉ែចាស់ខ្ញុំមកដឹងថាម៉ែចាស់ស្រឡាញ់ខ្ញុំហើយអាលៀបខ្លាំងអញ្ចឹងឯងខ្ញុំសន្យាថាខ្ញុំឈប់ទៅណាទៀតហើយហើយខ្ញុំនឹងនៅមើលថែម៉ែចាស់ម្ដងណាសុខចម្រើនណាចៅ ដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នកក្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យបានហើយហូបទៀតទៅ នៅក្រៅវាមិនស្រួលទេណាពេកប៉ិនចៅនេះមើលវាមិនឃើញទេប៉ាណា វាមានគ្រោះថ្នាក់ ជប់យំទៅ នេះសំណាងហើយដែលចៅមិនកើតអីបើសិនជាចៅកើតអីឲ្យខ្លាំងជាងនេះមកយាយប្រហែលជាមិនរស់ទេឆាប់ហូបទៅ គ្នាហូបទៅចាំយាយទៅដួសទឹកមកឲ្យណាអួលណាចា ទៀតម៉ែចាស់ដឹងខ្លួនឯណាច្បាស់ជើងណាមិញហើយម៉ែចាស់ឯងបានធូរខ្លាំងនៅហើយជុំមិញដួលខ្លាំងមែនមិនដល់ថ្នាក់ស្លាប់អញ្ចឹងយប់មិញគាត់ទៅដួសទឹកហើយល្អិលជើងដួលបោកក្បាល ម៉ែចាម៉ែចាម៉ែចាឈប់យំទៅចៅជ័យមិនកើតអីទេគ្រាន់តែដួលប៉ុណ្ណឹងតា កុំអារម្មណ៍ពីយាយអីតែខ្ញុំខ្លាចម៉ែចាទៅចៅខ្ញុំហើយអាលៀប និយាយចឹងគេមិនឲ្យនិយាយចឹងទេណា ស្ដាប់តាមតែម៉ែចាស់ឯងទៅឯងឃើញទេថាគាត់ស្រឡាញ់ឯងខ្លាំងប៉ុណ្ណា សុខចិត្តឈឺខ្លួនឯងឲ្យតែចៅស្រួលខ្លួនម៉ែចាស់ម៉ែស្រែកទឹកអត់ខ្ញុំទៅចាក់ទឹកយកមកឲ្យមិនអីទីចៅចាំយាយស្រីចាំយាយងើបទៅខ្លួនឯងឆាប់ផ្លាស់សម្លៀកបំពាក់ទៅរៀនទៅខ្លាចមិនទាន់ម៉ោងណាអត់ទេ ម៉ែចាស់ពិបាកមកច្រើនហើយហើយចាប់ពីពេលហ្នឹងតទៅខ្ញុំអត់ឲ្យម៉ែចាស់ពិបាកទៀតទេខ្ញុំសុំមើលថែម៉ែចាស់ម្ដងខ្ញុំទៅដាក់ដាំបបរឲ្យម៉ែចាស់ភាសាសិនណា គ្រាន់បានហើយចៅអរគុណណាស់ដែលមកមើលយាយយ៉ាងម៉េចហើយម៉ែចាស់ដួលត្រូវត្រង់ណាខ្លះហើយបានធូរខ្លះនៅ បានធូរគ្រាន់ហើយគ្រាន់តែនៅឈឺតកៀកនេះដើរទៅណាក៏មិនរួចប្រហែលជាមិនទាន់ទៅលក់នំកើតទេមកទៅមិនក៏ម៉ែចាស់មិនព្រមឲ្យសេភីនាំទៅពេទ្យទៅបើຕົកនៅអញ្ចឹងប្រយ័ត្នតែឈឺខ្លាំងលើដើមបបាក់ខ្ជិលណាស់ ទុកលុយឲ្យចៅភីគេទៅរៀនពីរបីថ្ងៃទៀតខ្ញុំដើរបានហើយចៅភីអីក៏យូរម៉េចស្មាននេះមិនទាន់មកដល់ទៀត ចៅភីចៅធំឡើងដោយម្ដាយចៅខ្លាំងណាស់បានសម្រេចគ្រប់ការងារនៃចៅទៅណាមកណា គឺគ្រប់ស្រឡាញ់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជួយឲ្យចៅខ្ញុំជោគជ័យគ្រប់ការងារនៃចៅខ្ញុំអរគុណច្រើនណាស់ ដែលធ្វើឲ្យខ្ញុំមានថ្ងៃនេះហើយរឿងពីមុនរឿងពីមុនដែលម៉ែចាស់លះបង់ច្រើនណាស់លះបង់សម្រាប់ខ្ញុំនិងប្អូន ខ្ញុំអរគុណច្រើនមែនតើម៉ែចាស់ចៅភីរឿងដែលកន្លងហួសឲ្យវាហួសទៅនៅចៅអ្នកណាម្នាក់ដែលមិនធ្វើខុសនោះ ទោះពុកម្ដាយចៅមិនស្រឡាញ់ចៅតែយាយស្រឡាញ់ចៅទាំងពីរស្មើនឹងជីវិតយាយចៅសុំឲ្យតែបានម៉ែចាស់ស្រឡាញ់ចៅក៏បានដែរណាហើយនេះរឿងចៅតែរៀននំពេញនេះបានអីខ្លះហើយអត់អីម៉ែចាស់ គឺខ្ញុំតែរៀនផង ធ្វើការផងដើម្បីសន្សំលុយយកមកផ្ញើម៉ែចាស់ខ្លះណាម៉ែចាស់ចុះលៀបតើណាបាត់អីអូចុះលៀបមិញនេះចុះលៀបចុះលៀបតើនឹងមិញទៅណាទៅចុះលៀប ខ្លួនឯងដែរនឹកស្អីយាយឃើញឯងទូរស័ព្ទរកបងឯងសង្រថ្ងៃយាយទេជាអ្នកនឹកបងភីមិនបែងមកប្រាប់ខ្ញុំចឹងបងចង់ surprise ខ្លួនឯងហ្នឹងណាម៉ែចាអញ្ចឹងឆ្នាំហ្នឹងពួកយើងបានចូលឆ្នាំជុំគ្នាណាម៉ែចា ជួយចៅខ្ញុំទាំងពីរទៅណាមកណាជួបតែសំណាងល្អណាស់ចា៎ 1 2 3ញឹមជ័យមិនដែលខ្វល់ថាយាយហត់នឿយបណ្ណាក្នុងការផ្ដល់សេចក្តីសុខនិង ក្តីស្រឡាញ់និងភាពកក់ក្ដៅដល់ចៅចៅនោះទេប៉ុន្តែយាយគ្រាន់តែដឹងថា អ្វីដែលយាយធ្វើគឺចង់ឲ្យចៅចៅ បានដូចជាកូនគេអ្នកដទៃដែរទោះពេលនេះចៅគ្មានពុកគ្មានម៉ែយាយសុខចិត្តដើរតួជាពុក ជាម៉ែរបស់ចៅដើម្បីបានស្នាមញញឹមរបស់ចៅត្រឡប់មកវិញជាស្នាមញញឹមដែលចេញពីចិត្តដែលស្នាមញញឹមគ្រប់គ្នាចង់បានយាយចង់ប្រាប់ថា ចៅចៅជាកម្លាំងចិត្តរបស់យាយចៅជាក្តីសង្ឃឹមរបស់យាយយាយស្រឡាញ់ចៅចៅ